អ៊ូនប្រឡាំងតែស្នាមទឹកនេត្រាខំពីត្បូលទាំងគូប្តីសាវ៉ាប្រឡាំងតែស្នាមក្រែងស្រីក្រៅលួចលាក់លុយបាញ់ឲ្យស្រី លួចលាក់គូហប់អូនរថ្ងៃគ្រូសានីបងបំផ្លាញផ្ទាល់ដៃប្រតែក្តីសុខ ស្ទើរបែកទ្រូងអូនខំរំចិញ្ចឹមកូនបែបងលួចចិញ្ចឹមស្រីក្មេងកុំហូរមួយនេះបងសុំតែស្លាប់មែនទេបងទៅស្ដាយក្រោយតាមចាស់តែ របស់អូនប្រឡឹងតែស្នាមទឹកនេត្រាខំពីធ្វើទាំងគូប្តីសាវ៉ាប្រឡឹងតែស្នាមក្រែងស្រីក្រៅលួចលាក់លុយបាញ់ឲ្យស្រីលួចលាក់គូហកអូនរថ្ងៃគ្រូសានីបងបំផ្លាញផ្ទាល់ដៃព្រោះតែក្តីសុខបង ដោយក្រោយน้ำចាស់តែដៃសំបងអប់ ដោយក្រោយណាំចាស្តែពលទៀងគូរបស់អ៊ូប្រឡាំងតែស្នាមទឹកនេះត្រាខំពីពលទៀងគូប្តីសាវ៉ាប្រឡាក់តែស្នាមក្រែមស្រីក្មេង